កំពុងត្រូវការស្រមៀមេអូនចង់ជុំមកបងខ្លាំងណាស់ចង់ជុំណាស់ចង់អោបណាចង់ក្បែរណាពេលឮសំឡេងមីមេបងចាំទេគង់មានថ្ងៃដែលយើងជួបគ្នាណា baby អូននឹងកាន់ដៃបងចូលរោងការសាងស្នេហាសាងគ្រួសារនឹងរៀបរាឲ្យមានសុភមង្គល ស្នេហ៍ស្ងប់ស្ងាត់មួយនេះអូនគេមិនលួព្រោះនឹងដល់បង ចង់នៅក្បែរចង់ថែរូបស្រស់បើនួនល្អងអូនគេមិនលួងសងក៏ព្រោះតែអូននឹងបងតើពេលនេះបងកំពុងធ្វើអ្វីមាននឹកអូនវិញទេណាបើចរណៃទោះជាយើងឆ្ងាយពីគ្នាតែចិត្តនៅតែភក្តីសំដីសំ បងគ្រប់វេលាទោះជាយើងមិននៅជិតគ្នាតែកាយអូនមិនដែលកំព្រាមិន រាឲ្យមានសុភមង្គលខ្ញុំចង់ស្រែប្រាប់ទៅ